បាទថ្ងៃនេះមកបង្ហាញបងប្អូនទាំងអស់គ្នា ស្ដីពីការដាំក្រូចនៅក្នុងក្រូចឆ្មានៅក្នុងលូនេះបងប្អូនអាយុវាបានចិត្ត1ឆ្នាំតែយើងដូរចោះដូរឡើងឯងបាទអាយុនេះវាបើគិតទៅវាចូល7ខែអីដែរហើយដោយសារយើងបុលដូរវាចោះឡើងដូចចោះឡើងបាទអញ្ចឹងធ្វើវាខ្សោយហើយយើងអត់សូវមានពេលខែទេបើនេះទៅ យើងមិនមានពេលគ្រប់គ្រាន់នឹងការមើលថែវាបាទនេះអញ្ចឹងវាផ្លែបងប្អូននេះផ្លែតែខ្ញុំអត់ទុកទេពុកខ្ញុំក៏ទុកតែមួយសម្រាប់មើលបាទកែវហ្នឹងឲ្យបេះចោលទាំងអស់បាទឲ្យបេះចោលទាំងអស់អញ្ចឹងវាសម្រាប់ឆ្នាំទី2បានខ្ញុំចាប់ផ្ដើមទុកបាទចូលអាយុវាបាន2ឆ្នាំគឺខ្ញុំនឹងចាប់ផ្ដើមទុកហើយបាទនឹងចាប់ផ្ដើមទុក បាទនេះប្រព័ន្ធទឹកហើយនេះស្តែនទឹកបាទនេះស្តែនទឹកហើយនេះគោឆ្មានេះយើងទំដោដែរទេបាទទំដោដែរទេអានេះอยู่បានដូចជាប្រហែលខែ2ខែទេយើងទំបានដាំបាទព្រោះវាក្តាប់ដែរហើយតែក៏ខ្ញុំអត់ទុកដែរបាទអានេះយើងទំដោវាដែរទេបាទអានេះប្រហែលជានឹងត្រូវដកចោលដែរហើយមើលទៅវាអត់ល្អ បាទវាអត់ល្អនៃការលូតលាស់នេះបងប្អូននេះបាទនេះគឺអាយុវាពេញបាទអាយុវាពេញចូលមួយឆ្នាំ ចូលមួយឆ្នាំហើយខ្ញុំថាមួយឆ្នាំទៅវាអត់បានកត់បានអីទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះនេះក្រូចឆ្មាបាទនេះក្រូចឆ្មា ដែលយើងមានអាយុបានមួយឆ្នាំបាទអាយុបានមួយឆ្នាំ ចឹងនេះគឺប្រព័ន្ធនៃការយើងរៀបចំប្រព័ន្ធវិទ្យុទឹកបាននេះគឺស្តែនទឹកសម្រាប់ស្រោចស្រពសម្រាប់ស្រោចស្រពនៅដំណាំបាទនេះបងប្អូនបាទនេះមានលូមានអីបាទ នេះគឺបងប្អូននេះធំធំអស់ហើយផ្កាចេញផ្កាចេញផ្លែអស់ហើយនេះបងប្អូនមើលផ្ការបស់វាផ្លែទុកតែមួយហើយព្រោះផ្ការបស់វាក៏បេះចោលអស់ដែរបាទក៏បេះចោលអស់ដែរអឺប៉ុន្តែវានៅខ្លះវាទៅផ្កាមកទៀតពុកខ្ញុំបងប្អូនខ្ញុំគាត់បេះអត់ទាន់អស់បាទនេះគឺយើងផាត់នៅអឺ ខេត្តកដាលបាទហ្នឹងគឺផ្លូវហ្នឹងគឺចេញទៅប្រសិទ្ធបាទផ្លូវទៅប្រសិទ្ធចិត្តផ្លូវលបឿនលឿននៃភូមិកដាលយើងនេះបាទនេះគឺជាទំហំដីនេះវាបដោយចូល83 85ម៉ែត្រដែរបាទនេះអូខេបាទនេះនេះកាវាបងប្អូននេះនេះ ចេញផ្កាហើយបាទវាចេញផ្កាចេញផ្លែបងប្អូនបាទនេះនេះគឺអាស័យផ្អែមខ្ញុំដាំគឺបានដុះហើយបាទនេះគឺក្តឹបអស់ហើយបងប្អូននេះបាទគឺក្តឹបអស់ហើយ